ចឹងប៉ុណ្ណឹងចប់ព្រះអង្គគ្រូទូឱកាសព្រះអង្គគ្រូកណាសុំនិមន្តស្ដាប់បានយល់ចូលចិត្តញាតិញោមមានមិនដូចគ្នាប៉ុណ្ណាមនុស្សលើលោកនឹងមានអ្នកមានមានអ្នកក្រមកកូនមកចៅមកពូជមិនដូចគ្នាទេញោមព្រោះអីព្រោះចិត្តវាដូចគ្នាមែនទេមើលញោមញោមធ្វើទៀនអញ្ចឹងម៉ែឪបបួលមកធ្វើប៉ុនមកកូន10នាក់អាណាជ្រះខ្លាខ្លះ អ្នកណាគេជ្រះខ្លាខ្លាំងគេបានប៉ុនខ្លាំងណាញោមអឥឡូវអាណាចូលប្រមាណណាខ្លះចូល1លាន ខ្លះ1សែនខ្លះ50000ហើយចូល50000ឲ្យបានប៉ុនដូច1លានដែរបានទេញោមហ្នឹងហើយខ្លួនឯងអ្នកមានជាងគេដល់ពេលចូលអន់ជាងប្អូនទៀតសមទេញោមវាអត់សមបើ ខ្លួនមានជាងគេដល់ពេលចូលកូនប្អូនប្អូនគេចូលដល់មួយលានឯងចូលមួយសែនវាអត់ត្រូវទេវាអត់សមដល់ពេលជាតិក្រោយចង់មានដូចគេមានទេអត់មានទេណាញោមវាអញ្ចឹងប៉ុនដើម្បីឲ្យបានប៉ុនស្មើគ្នាចូលទី1ចូលស្មើគ្នាទី2ជ្រះថ្លាដូចគ្នាណាញោមហ៎ណាទីវត្ថុនឹងស្មើគ្នាអហ្នឹងទីវត្ថុស្មើគ្នា ទី2មកចិត្តនឹងជ្រះថ្លាដូចគ្នាអានឹងបានបានបនប្រហែលគ្នាហើយបើសិនណាខ្លះទីវត្ថុច្រើនមែនអូទីវត្ថុច្រើនណាស់លុយកាក់នឹងក៏ច្រើនដែរប៉ុន្តែចិត្តអត់សូវជ្រះថ្លាបានបនច្រើនទេអត់សូវបានដែរព្រោះចិត្តយើងវាអត់ជ្រះថ្លាខឹងម៉ែឪប្របួលពេកចិត្តឲ្យឲ្យទៅណាប្របួលញយញយពេកអញ្ចឹងឲ្យដល់ចិត្តខឹងណាញោម ហ្នឹងហើយឲ្យដោយដោយអត់ទៅជ្រះថ្លាពេលប្រគេនលោកអីហាវមកអត់មកឯងហ្នឹងអត់មកឯងអៀនណាឬក៏ថាមិនមិនជ្រះថ្លាមិនមកឯងម៉ែឪប្រឹងកូនឯងមកមកប្រគេនលោកជាមួយ គ្នាជុំគ្នាកូន4 5នាក់ទៀតគេមកខ្លួនឯងធ្វើបង្ើយបានប៉ុនទេអត់សូវបាន ទេញោមបានដែរប៉ុន្តែបានវាតិចណាញោមហ៎ណែស្អែកប្រគេនលោក រាប់បាតហ្នឹង ចង់បានជួបម៉ែជួបឪទៀតជួបបងជួបប្អូនទៀតតោះធ្វើជាមួយគ្នានិស័យជួបគ្នាចឹងទៀតណាជាតិក្រោយជាកូនជាចៅទៀតណាញោមហ៎បើចឹងមនុស្សលោកហ្នឹងវាអញ្ចឹងឯងញាតិញោមឲ្យមានដូចគ្នាឲ្យបានដូចគ្នាវាមិនបានដូចទេព្រោះនិស័យនៃការសន្សំនឹងផ្សេងផ្សេងគ្នាប៉ុណ្ណា បើអ្នកណាសន្សំបុណ្យបានច្រើនជាងអ្នកនឹងបានបុណ្យច្រើនជាងអ្នកណាជ្រះថ្លាច្រើនជាងអ្នកនឹងបានបុណ្យច្រើនជាងកើតជាតិណាណាមកម៉ែឪចែកដីឲ្យមុនដំបូងអាដីហ្នឹងវាមិនត្រូវប៉ាន់ទេដល់ពេលគេមកធ្វើផ្លូវថ្នល់ទៅវាត្រូវប៉ាន់យល់មក ទៅជាដីហ្នឹងវាប្រកែជាងគេទៅឯនោះតាំងចំណែនទៀតទៅម៉ែឲ្យកន្លែងណាមិនសូវមានតម្លៃតាមការពិតគាត់ឲ្យមកមានតម្លៃដូចតែគ្នាប៉ុន្តែជួនកាលអាកន្លែងហ្នឹងវាមិនត្រូវបានថ្លៃប៉ុនគេវាមានទៅក៏ទៅបានថ្លៃលក់ទៅរាប់ម៉ឺនដុល្លារញោមជឿចឹងហ៎បើហ្នឹងហើយចឹងឯងបើឲ្យលោកសំដែងថាអានិសងទៀនអានិសងបច្ច័យ4នេះដែលញោមធ្វើហ្នឹងទី1មានអាយុវែងណាអ្នកធ្វើទៀនមានអាយុវែងញោម រួមជាមួយនឹងសិលផងទី2មកមានរូបស្អាតអ្នកធ្វើទៀននឹងបានរូបស្អាតហេតុអីដូចយើងធ្វើទៀនប្រគេនលោកចឹងបើលោកអត់មានចង្ហាន់ឆាន់ទេរូបស្អាតទេញោមអត់ស្អាតទេអាត្មានេះបើគ្មានស្បង់ចពើប្រើប្រាស់ចឹងញាតិញោមមើលមកស្អាតទេអត់ស្អាតទេប៉ុណ្ណានឹងទី3មានសេចក្តីសុខច្រើនច្រើនណែអ្នកធ្វើទៀននឹង មានសេចក្តី សុខហ្នឹងញោមព្រោះឲ្យគេបានសុខណាញោមណា បើឲ្យគេបានសុខទី4មានកិត្តិយសខ្ពង់ខ្ពស់ណែមើលមកវងអញ្ចឹងញាតិញោមណាប៉កែដឹកនាំគេទៅញាតិញោមណាប៉កែជួយចេញលុយជំនួសគេហ្នឹងមានកិត្តិយសណាណាញោមណាហ្នឹងហើយគេបបួលគេគេចង់ទៅតាមព្រោះចិត្តទៅប៉ាវគេហ្នឹងហើយខ្វះខាតតិចតួចមកចេញជំនួសគេណាញោមបើឲ្យលេងទៅថាឯងអ្នកបបួលគេឲ្យគេចេញលុយឲ្យអាដែលបានតែម្ដងពីរដងថ្ងៃក្រោយបាយបាយហ្នឹងទៅជាមួយទេ ណាញោមហ៎អ្នកដឹកនាំគេអាហ្នឹងខ្វះខាតកូនចៅអីមានតែ5000ទេអត់គ្រប់សហ៊ុយឡានទេខ្វះ5000ទេបោះខ្ញុំចេញជំនួសណាថ្ងៃថ្ងៃក្រោយទៅទៀតណាញោមហ្នឹងហើយបើហ្នឹងគឺថាមានកិត្តិយសខ្ពង់ខ្ពស់ណាស់ទៅណាមកណា ព្រោះយើងធ្វើទៀនខ្លាំងជាងគេទី5មកជាធំជាប្រធានជាអធិបតីប៉ុន្តែក្នុងពិធីអីអីមួយហ្នឹងគេអញ្ជើញទៅជាអធិបតី ជួយចាត់ចែងជួយលៃលើកដោយលោកយាយវិសាខាអញ្ចឹងបើ នឹងមានកម្មវិធីបុណ្យអីនឹងស្រុកនឹងភូមិនឹងគេត្រូវអញ្ជើញទៅបើគាត់ទៅនឹងអ្នកម្ចាស់ផ្ទះនឹងសបាយអើយសបាយណាហ្នឹងហើយសបាយណាដូចញាតិញោមចឹងអ្នកស្រុកអ្នកភូមិអ្នកមានមុខមានមាត់កិត្តិយសចឹងមានបុណ្យមានទានអីគឺអញ្ជើញញោមទៅនឹងឃើញញោមទៅនឹងបាច់បាច់ជើអីទៅច្រើនឯងក៏ម្ចាស់ផ្ទះនឹងគ្នាសបាយដែរណាញោម ហ្នឹងវាមានកិត្តិយសគេឈ្មោះអញ្ចឹងបុណ្យកុសលប៉ុណ្ណាហើយបានបុណ្យទាំងបច្ចុប្បន្ននេះទីបំផុតនឹងបាន រួចចាក់ទុកសូមអនុមោទនីកណាចឹងការសម្ដែងពធទេសនាប៉ុណ្ណឹងចុះល្មើមកយកញាតញោមប្របាក់ទៅវិញដែរណាកណាបញ្ចប់មុននឹងបញ្ចប់សូមប្រម៉ែប្រមុំភូមិ ប្រមូលកងការមហាកសលទាំងអស់ដែលកើតមកពីការសម្ដែងពធទេសនានេះបើប្រគេនដល់ប្រគុណព្រះអង្គម្ចាស់ជូនដល់ញាតិញោមជាពិសេសញោមណាម្ចាស់ដើមទានប្រធានដើមបុណ្យប្រធានដើមសទ្ធានេះដឹកនាំកូនចៅប្រុសស្រីទាំងអស់ប៉ុណ្ណាបានធ្វើបុណ្យបានធ្វើទានថ្ងៃនេះបើសូមឲ្យញោមមានបច្ចុប្បន្នយឺនយូរបើគឺញោមមកបានសក់ជើង ណាអ៊ុំឈឿងយកមកបាសិកាគួងសុគន្ធប៉ុន្តែមានបញ្ជួន8សិតតែ8 8ជាងណាបើ8 8ជាងឥឡូវដូចជាមានមើលទៅដូចជាសบายចិត្ត អឺហូរផង់អញ្ចឹងហើយបានយោមតាថា បានធ្វើប៉ុនហ្នឹងបានសល់លុយធ្វើប៉ុនហ្នឹងប៉ុណ្ណាសบายចិត្តហើយតែតែចិត្តមិនសบายឈឺទៀតទេញោមបើឈឺបំផុតគឺផ្លូវចិត្តហ្នឹងហើយតែពេលតែចិត្តគាត់សบายគឺសบายអញ្ចឹងទៅជារហូតប៉ុណ្ណាអញ្ចឹងសូមឲ្យញោមមានបច្ចួនយឺនយូរមានសុខភាពល្អដើម្បីនៅជាមនុស្សកូនចៅប្រុសស្រីទាំងអស់គ្នាគេមកធ្វើអីទេប៉ុន្តែនៅតែធ្វើហ្នឹងប៉ុណ្ណា ហ្នឹងហើយទៅពឹសដៃទៅពឹសជើងណាប៉ុណ្ណាបាទម្យ៉ាងទៀតជូនបុណ្យកុសលដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ជាពិសេសកូនចៅប្រុសស្រីទាំងអស់ញាតិញោមទាំងអស់សូមឲ្យសំប្រកបជួបប្រទះពើព្រះទាំងឡាយ4ប្រការយុវណ្ណៈសុខៈពលៈព្រមទាំងសម្បត្តិ3មនុស្សទេវតាព្រះនិព្វានញោមប្រាថ្នានៅសម្បត្តិណាមួយពើណាមួយបានសម្រេចដោយសេចក្តីប្រាថ្នាកើតជាតិណាណាកើតជាមនុស្ស ហើយជាមនុស្សហើយជាទេវតាហើយជាអ្នកមានណាញោមកុំអ្នកក្រ មានហើយមានសទ្ធា ចេះលះមានហើយកុំជាប់ជំពាក់ណាញោមកុំកំណែង បើមានសទ្ធាមាន បញ្ញាធ្វើទាន រក្សាសិលតរៀងទៅរហូតរួចចាក់ទុកអនុមោទនីតែញោមចង់ក្រក៏ចង់មានហ្នឹងហ្នឹងហើយមានហើយមានសទ្ធាមានបញ្ញាណាញោមណាកុំអដេញមានហើយក្រកំណាញ់ណាហ្នឹងកើតទេប៉ុណ្ណាអញ្ចឹងមានគ្រប់គ្រប់ជាតិដោយលោកយាយវិសាខាទៅទីបំផុតរួចចាក់តការសម្ដែងពធសន្មតទៅចប់តែប៉ុណ្ណេះឯងអេវ៉ាំង